Let me tell you about my life កាខ្ញុំនៅពីតូចទៅគេ bully but I will never cry ទៅជួបរឿងទាំងអស់ទូវាពិបាកតែខ្ញុំនៅមានអ្នកម្ដាយទូផ្លូវនោះវាឆ្ងាយ Still gonna ride ទូបីបរាជ័យ but I still go ដួលហើយមានរបួសត្រូវឈោ Came along the way yeah man we go Đừng ở with your mean, just let it go Miễn kỳ sự tha, do you ever get high Thought the wind prop tha, feel like butterfly I'm so tough, this shit Boy, I cái like cửa high Sống cùng đi bị fucked up, yeah man I can't lie I don't want you to stay Please make out my way Clock show high, walking on my way I don't want play no game Come rock, yeah, still the same ta mùi mùi biết đâu chia lệnh game tham gia tay chung điện tăng biết không nơi mình Loving all this shit, do it for my fan ពេលដែលខ្ញុំខំធ្វើគ្មានអ្នកណាគេមកសរសើរមានតែពេលអវិជ្ជមានពេលដែលខ្ញុំបាក់ចិនដើរគ្មានអ្នកណាមកយល់ចិនមានតែអ្នករួមដំណើរផ្លូវមួយនេះវាវែងឆ្ងាយតែរូបខ្ញុំនៅតែដើរ Yeah hope you feel my pain yeah អ្នកដែលមិនយល់ចិត្តខ្ញុំមកនេះ can stay in your lane yeah ខ្ញុំប្រាប់ពីសំដីដែលខ្ញុំនិយាយ yes I'm insane yeah grew up with this shit and never snitching in my gang yeah I don't want you to stay Please make out my way Clock show high walking on my way I don't want play no game ខំរាល់ថ្ងៃ yeah still the same ដើរមួយមួយវាដូចជាលេង game ខំតែតែជំរានតាំងពីខ្ញុំនៅក្មេង Loving all this shit, do it for my fans My daddy told me, son, it's time to ride In this situation, you gon' ride or die Yeah, fell in love with all the dollar signs. I'ma go get all my racks, yeah, money on my mind